អូខេបាទអឺអានេះគឺខ្ញុំបង្ហាញបងប្អូនអំពីការលេងស្ដាច់ណាបាទអញ្ចឹងអឺបាទអឺខ្មុំនេះពីរនេះបាទអានេះមានជំងឺបាទអានេះក៏វាមានមិនសូវជាខ្លាំងបាទនេះវាបាត់វាបាត់វាបាត់ស្ដាច់ហើយវាឡើងកម្មកពងណាបាទអញ្ចឹងអឺឥឡូវនេះគឺខ្ញុំបាទមុននឹងបាញ់មុននឹងលែងបងប្អូនពីដំបងមុននឹងយើងដាក់ គឺយើងបាញ់ផ្សែងបាទយើងបាញ់ផ្សែងបន្លប់ក្លិនវាបាទដល់វាពុលវាវាវិលមុខហើយបន្តមកបានយើងយកស្ដាច់នេះមកដាក់ ពីដំបងឡើយណាមុននឹង បានបរួបនេះគឺបង្រួបណានេះ1 2 3 4នេះ1 2 3 4ដែរអញ្ចឹងបរួបទៅឡើងទៅជា8ប៉ុន្តែអឺពីពីនេះអាចមិនល្អទេដោយសារតែកម្មករពងទេណាបាទអញ្ចឹងវិធីនៃការលេងហ្នឹងគឺបែបហ្នឹងឯងបាទបាញ់ រូបគ្នាគឺបាញ់ផ្សែងដើម្បីបន្លប់ក្លិនវាណាបើបាត់ក្លិនមេហើយបាទយើងចាប់ផ្ដើមប្រឡែងមេបាទមេចុះទៅហើយបាទមេនេះវារៀងចាស់ចាស់ដែរហើយបាទវាមិនសូវជាល្អប្រហែលទៀតទេអញ្ចឹងខ្ញុំចាប់ផ្ដើមចាក់មេថ្មីណាបាទនេះកម្មករផងណាបាទឆែករាល់ថ្ងៃដែរតែចន្លោះភ្នែកឥឡូវកម្មករពងព្រាតឥឡូវថាចាំមើលវាធ្វើការអត់បាទស្ដាច់ថ្មីហ្នឹងជាមួយនឹងកម្មករចាស់ចាស់នេះណា បាទបាទនេះត្រូវលាស់ចោលទេបាទអត់មាននេះទេណាប៉ុន្តែថាស្ដាយទឹកបាទទុកលាយចំណីជាទុកបើសិនទៅបាទដល់ពិតត្រូវលាស់ចោលណាបាទហើយនេះក៏ដូចគ្នាដែរបាទបកងនេះក៏អត់មានពងដែរមានដែរពងបាត់ពងកម្មកណាបាទពងកម្មកពងកម្មកនៅតាមជាងណាបាទអញ្ចឹងមានបងប្អូនខ្លះគាត់ឆ្ងល់ថាតើកម្មកឃុំដែលបងប្អូនឃើញទុយទុយហ្នឹងវាអាចពងអត់ គឺវាអាចពងនៅពេលណាដែលវាបាត់មេវាក្នុងរយៈពេល20សប្តាហ៍អឺ3សប្តាហ៍បាទ20ថ្ងៃណាអញ្ចឹងវានឹងអាចពងបាទបាទឥឡូវយើងដាក់វាទៅសិនបាទវានៅធ្វើការជាមួយនឹងស្ដាច់ថ្មីនៅក្នុងនៅក្នុងទូមួយទៀតបាទថាតើវាយ៉ាងម៉េចយ៉ាងម៉ាអញ្ចឹងមួយថ្ងៃពីរថ្ងៃទៀតបាទយើងឆែកមើលណាអូខេឥឡូវយើងបិទទៅវិញសិនដាក់ចានចំណីមកវិញ បាទអូខេឥឡូវបងប្អូនមកមើលបង្កងស្ដាច់ម្ដងណាបង្កងស្ដាច់ដែលខ្ញុំឆ្កឹះថ្ងៃមុនណាបាទឥឡូវចាំមើលថាបានប្រមាណបង្កងបាទអញ្ចឹងដើម្បីចំខ្លួនកើតគឺគេមានការធ្វើស្ដាច់បាទបង្កើតស្ដាច់បាទអញ្ចឹងទូដែលស្គស្ដាច់រហូតទូយើងល្អតិចណាដើម្បីឲ្យទូហ្នឹងវាមានសុខភាពល្អ គឺវាធ្វើស្ដាច់ទៅ កម្មករហ្នឹងវាមាន សារជាតិវីតាមីនប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីចិញ្ចឹមស្ដាច់ដែលយើងឆ្កឹះណាហើយឬក៏អឺបំពន់ទៅលើមេបាទឬក៏ស្ដាច់ដែលយើងប្រងធ្វើប្រងបន្តពូជទៅថ្ងៃមុខអញ្ចឹងវាសំខាន់ណាស់អញ្ចឹងបើយើងដាក់វានៅក្នុងទូដែលអត់ល្អវាអត់ល្អដែរណាបាទវាអត់មានទឹកគ្រប់គ្រាន់បាទមានអីបាទវាធ្វើធំធំណា បាទអឺនេះណាខ្ញុំឆ្កឹះដោយសារតែប៊ិចហ្នឹងវាប៊ិចថ្មីផងដល់ពេលទៅឆ្កឹះនេះបាទនេះសិតតែបានប្រយោជន៍បានណានេះបាទនេះណានេះណាបងប្អូនឃើញឃើញធំហ៎បាទតោះតែវាធំបែបហ្នឹងវាគ្របរុំបិទចិត្តបែបហ្នឹងបានល្អណាបាទបងប្អូនឃើញណានេះនេះណាណាណាបាទតោះតែវាធ្វើធំធំឲ្យបិទចិត្តអញ្ចឹងបានវាល្អណាលេខ1ណាបងប្អូនណានេះបាទទី1គឺកម្មករវារោមរោមចិត្តចិត្តចេះបាទន័យថាវាលេខ1ហើយ ទី2គឺសែលនឹងវាធំវាធ្វើធំវាមិនធ្វើកហួយកហួយទេណាបាទអញ្ចឹងគឺជាសញ្ញាល្អអញ្ចឹងយើងមាន7 8គ្រាប់ហ្នឹងនឹងបានទៅជាស្ដាច់ថ្មីរបស់យើងយើងដូរទៅលើទូដែលចាស់ចាស់ណាបាទទូដែលមានស្ដាច់ចាស់ចាស់អញ្ចឹងកាលណាទូមានស្ដាច់ចាស់ការវិវត្តរបស់វាការពងការអីរបស់វាគឺវាអត់ទៅមុខទេវាអត់លឿនទេណាអូខេបាទបាទឥឡូវខ្ញុំក្របវាមកវិញដាក់ ចានទឹកស្ករទៅកន្លែងដើម